កាន់តែច្បាស់ម្ដាយតេងម៉ូនិយាយថារាល់ការផុស IG និង Facebook គឺតេងម៉ូជាអ្នកផុសទាំងអស់កាលពីពេលថ្មីថ្មីកន្លងទៅនេះស្របពេលរឿងរ៉ាវរបស់តារាសម្ដែងតេងម៉ូហាក់រៀងស្ងប់ស្ងាត់ទៅហើយហើយសពរបស់នាងត្រៀមធ្វើការបូជានៅថ្ងៃទី24ខែឧសភាឆ្នាំ2022នោះស្រាប់តែមានការភ្ញាក់ផ្អើលថាតារាស្រីរូបនេះ បែរជាមិនទាន់ស្លាប់ទៅវិញជាក់ស្ដែងទំព័រ Facebook របស់នាង ដាក់ឈ្មោះថា Happy Milan Official ទើបបង្កើតមួយថ្ងៃសោះបង្កើតនៅថ្ងៃ ទី22ខែឧសភា មានអ្នកតាមដានរហូតដល់ទៅជាង1លានអ្នកបាត់ទៅហើយ ហើយរាល់ការបង្ហោះនីមួយៗមានអ្នកចូល like share comment ឡើងកប់កប់តែម្ដងការទម្លាយរូបថតជាផុសតាំងថ្មីថ្មីជាបន្តបន្ទាប់នេះធ្វើឲ្យគ្រប់គ្នានៅប្រទេសថៃភ្ញាក់ផ្អើលខ្លាំងណាស់ រហូតដល់អ្នកខ្លះជឿថាតេងម៉ូនៅរស់ទៀតផងទើបមានរូបថតថ្មីថ្មីបង្ហោះជាបន្តបន្ទាប់នោះហើយសូម្បីតែម្ដាយរបស់នាងផ្ទាល់ក៏បានអះអាងថារាល់ការផុស IG និង Facebook គឺតេងម៉ូជាអ្នកផុសទាំងអស់ជាក់ស្ដែងបើយោងតាមទំព័រ Facebook JTV Live 24ម៉ោងបានដកស្រង់សារព័ត៌មានថៃដែលបានចុះផ្សាយហើយបញ្ជាក់ដូចនេះថាកាន់តែក្តៅនិងច្បាស់តិចតិចហើយ ទូរទស្សន៍និងព័ត៌មានថៃបានចុះថា ម្ដាយតេងម៉ូបាននិយាយថា រាល់ការផុស IG និង Facebook គឺតេងម៉ូជាអ្នកផុសទាំងអស់ហើយនៅយប់មិញនេះគឺមានអ្នកផុសរូបតេងម៉ូដែលមានស្នាមរបួសនៅមុខនិងខ្លួនពេលមានរឿងដែលគេសន្មតថាតេងម៉ូនៅរស់ហើយកន្លងមកគឺសពនោះ គេបានបដូរយកសពផ្សេង ទៅបន្លំធ្វើជារូបនាង ហើយឲ្យរូបនាងសំងំលាក់ខ្លួនសិនដើម្បីប៉ូលីសស៊ើបរកអ្នកធំនៅ ពីក្រោយរឿងនេះហើយសពកន្លងមកគឺក្រុមប៉ូលីសមិនឲ្យឃើញមុខនោះទេពេល គេទៅស្រង់សពគឺផ្កាប់មុខហើយគេស្រង់មកដាក់ទូកទាំងផ្កាប់មុខហើយយកក្រណាត់ក្របហើយរុំយកតែម្ដងណាមួយម្ដាយរបស់តេងម៉ូហាក់បីដូចជាមិនស្លុតឬកាត់ទុកអ្វីឡើយនៅពេលដែលកូនស្លាប់កាន់តែឲ្យអ្នកតាមដានជឿថាម្ដាយតេងម៉ូប្រហែលជាគាត់ដឹងរឿង ហើយតេងម៉ូប្រហែលជានៅរស់នៅឡើយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ